ជំរាបសួរលោកតាលោកយាយបងប្អូនប្រុសស្រីទាំងអស់ដែលនិយមចូលចិត្តស្ដាប់នៅមេរៀនជីវិតនៅថ្ងៃនេះផងដែរ Channel យើងខ្ញុំបានពំនាំនៅមេរៀនជីវិតដើម្បីទុកជាការសម្ដាប់និងធ្វើការត្រេះរិះពិចារណាដូចតទៅ មេរៀនជីវិតទី1មនុស្សល្អព្រោះចេះទូលមានខ្លួនមនុស្សខ្លះសិក្សាចំណេះដឹងទូទៅ បានច្រើនក៏ពិតមែន តែមិនបានវឹកហាត់អប់រំទូលមានខ្លួនទៅប្រមាថក្នុងការធ្វើការនិយាយស្ដី និងការសម្ដែងចេញផ្សេងផ្សេងទៀតការធ្វើការនិយាយនិងសម្ដែងចេញផ្សេងផ្សេងទៀតរបស់មនុស្សគឺជាការប្រាប់ឲ្យដឹង ដល់ការអប់រំទូលមានខ្លួនមិនមែនប្រាប់ពីការសិក្សានៅចំណេះដឹងផ្សេងផ្សេងនោះទេមនុស្សយើងបើមិនបានហ្វឹកហាត់អប់រំទូលមានខ្លួនឯងហើយទោះជាអ្នកណាក៏ដោយ ក៏មិនអាចមកបង្វឹកឲ្យទៅជាមនុស្សល្អបានដែរប្រៀបដូចជាអ្នកពូកែបើកបររថយន្តថាបើរថយន្តខូចទៅហើយនោះនឹងបើកបរយ៉ាងដូចម្ដេចទៅ មេរៀនជីវិតទី2ធ្វើល្អបានល្អអ្នកណាដឹងអ្នកណាឃើញឬមិនដឹងមិនឃើញក៏ដោយអ្នកណាសរសើរឬមិនសរសើរក៏ដោយបានលៀបបានយោះឬក៏អត់ក៏ដោយ សេចក្តីល្អគឺជាការងារដែលត្រូវតែធ្វើ ព្រោះសេចក្តីល្អគឺជារង្វាន់ដ៏ពិសេស ដែលអ្នកធ្វើល្អត្រូវបានទទួលទាន់ពេលមេរៀនជីវិតទី3បានប្រាក់ខែតែជីវិតត្រូវអស់30ថ្ងៃមានមនុស្សជាច្រើនណាស់ដែលធ្វើការមានប្រាក់ខែ ហើយតែងតែតន្ទឹងរង់ចាំថ្ងៃដាច់ខែ ដើម្បីនឹងបានបើកប្រាក់ នៅក្នុងសេចក្តីនេះគេមិនបានគិតដល់ជីវិត ដែលត្រូវបាត់បង់អស់30ថ្ងៃឡើយជីវិតកាន់តែខិតជិតទៅខិតជិតទៅរោគសេចក្តីស្លាប់ឬសេចក្តីស្លាប់កាន់តែខិតចូលមកជិតបានប្រាក់មកមែនតែជីវិតត្រូវរបេះខាតជីវិតថ្លៃពេកពុនមហាសេដ្ឋីមហាមូលធនក៏គ្មានអ្វីធានាជីវិតខ្លួនបានដែរដល់ពេលស្លាប់គឺស្លាប់ហើយប្រសិនបើធានាបានដោយទ្រព្យ អ្នកមានទ្រព្យមិនព្រមស្លាប់ឡើយដូច្នេះជីវិត30ថ្ងៃមិនមែនមានតម្លៃស្មើនឹងប្រាក់ខែនោះទេអ្នកមានបញ្ញាក៏បីសន្សំនៅប្រយោជន៍ទុកដាក់ក្នុងចិត្តសន្តានទើបបានមិនខាត នៅ ជីវិតដ៏មានតម្លៃនេះមេរៀនទី4មើលធម្មជាតិក្នុងការសិក្សាបើយើងចេះគិត ទាំងមនុស្សល្អទាំងមនុស្សអាក្រក់ សត្វតែជាគ្រូរបស់យើងបានទាំងអស់មនុស្សល្អគឺជាតួយ៉ាងឲ្យយើងឃើញថាយ៉ាងនេះល្អគួរប្រតិបត្តិតាមចំណែកមនុស្សអាក្រក់បានទទួលផលអាក្រក់គឺជាតួយ៉ាងឲ្យយើងឃើញថាយ៉ាងនេះអាក្រក់គូជៀសវាងឲ្យឆ្ងាយ កំហុសរបស់យើងដែលកន្លងទៅក៏អាចຕົកជាគ្រូបានដែរគ្រាន់តែសូមកុំឲ្យខុសដដែលដដែលប៉ុណ្ណោះមើលដើមព្រៃភ្នំ ទន្លេសមុទ្រជាដើមបើយើងចេះសម្លឹងមើល យើងនឹងបាននូវចំណេះដឹងចម្រើនបញ្ញា ព្រោះថា ធម្មជាតិទាំងអស់សុទ្ធតែបោកបង្ហាញនូវការពិតរបស់ខ្លួន មេរៀនជីវិតទី5មើលមនុស្សដោយស្មារតីការសម្លឹងមើលមនុស្សដតីក្នុង ផ្នែកល្អជាសក្តីល្អម្យ៉ាង ជាការឲ្យកិត្តិយសដល់គេ និងជាការវឹកហាត់ទូលមានខ្លួនឲ្យជាមនុស្សចិត្តទូលាយមិនឃើញតែពីខ្លួនឯងជាធម្មតាមនុស្សដោយច្រើន តែងតែសម្លឹងមើលខ្លួនឯងក្នុងផ្នែកល្អហើយមើលអ្នកដទៃក្នុងផ្នែកអាក្រក់បើយើងរៀនសម្លឹងមើលក្នុង ផ្នែកផ្ទុយគ្នាពីមនុស្សដោយច្រើនទាំងអស់នោះវិញជាការប្រសើរណាស់នោះគឺព្យាយាមចាប់កំហុសរបស់ខ្លួនឯងហើយសម្លឹងមើលអ្នកដទៃក្នុងផ្នែកល្អ ដែលល្មមនឹងឲ្យឃើញបានទាំងនេះដើម្បីកាត់បន្ថយនៅកំហុសរបស់ខ្លួនផង និង ដើម្បីកាត់បន្ថយសบายចិត្តក្នុងជីវិតរស់នៅផងការរៀបរាប់ពីមេរៀនជីវិតនៅពេលនេះសន្មតថាជាប់តែត្រឹមនេះ Channel យើងខ្ញុំក៏សូមថ្លែងអំណរអគុណដល់លោកតាលោកយាយបងប្អូនប្រុសស្រីទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកស្ដាប់នៅការនិទានរបស់ Channel យើងខ្ញុំ។ យើងខ្ញុំសូមទទួលរាល់មតិរិះគន់ទាំងឡាយដើម្បីកែតម្រូវរាល់ចំណុចខ្វះខាតជាចុងបញ្ចប់នេះផងដែរបើបងប្អូនប្រិយមិត្តទាំងអស់ចូលចិត្តការនិទានរបស់ Channel នេះខ្ញុំសូមជួយចុច Subscribe Like ឬ Comment ដើម្បីជាកម្លាំងចិត្តដល់ Channel យើងខ្ញុំក្នុងការធ្វើវីដេអូផ្សេងៗទៀតសូមអរគុណនិងសូមជម្រាបលា